Hello. Hello. Apple, Apple. លេជិះម៉ូតូក៏ស្ដាយខកគេជិះមកជប់ពូម៉ាក់ពូម៉ាក់ផាក់ពីផាក់ពីលើសារលេខ្ញុំតម្លៃខកគេជិះម៉ូតូក៏ស្ដាយខកគេជិះមកជប់ពូម៉ាក់ពូម៉ាក់ផាក់ពីផាក់ពីលើសារលេយ៉ាអត់កាត់ទេកាត់ពីរឹងកំមរឹងកំមរឹងកំមនៅចំភុងមកដោយខកគេ មកដែរពេអ៊ីពេពូខមកដែរពេអ៊ីពេអ៊ីខមកដែរថ្ងៃសាដល់ហើយយើងនឹងថាពុំពុំម៉ែខមកដែរពេអ៊ីពេអ៊ឺខមកដែរពេអ៊ីពេអ៊ីខមកដែរថ្ងៃសាដល់ហើយយើងនឹងថាពុំពុំអត់ទៅអីទេក្រាពីរឿងកបរឿងកបរឿងកបនៅចំភុំបាល់ខឹកខគេមានមួយមានមួយមានមួយមានមួយទេមកភុំអត់ទៅរៀនអីក្រាពីញ៉ែកបញ៉ែកបញ៉ែកបទៅក្នុងភុំអត់មានធំបាក់មានខ្ញុំមានខ្ញុំមានខ្ញុំមានខ្ញុំរងអាភុំមកមកអូ No no no no no មេអូនហើយលេ Thank you. ម្ដងទៀតសុទ្ធញាក់ឲ្យបាញ់ញើសសិនចាំទៅផឹកស្រានេះរំវងអូននេះរំតយលយលយលយតាគៀអូនឡើងតយអយយលយណាស់ថ្លៃបងរំពីក្រោយ